Bye. មព្រះករុណាសូមបូជាព្រះធម៌ព្រះសង្ឃជាម្ចាស់ការៈទាំងឡាយមានទាននិងធមជាដើមនេះដើមបីដើម ចដើម្បីសេចក្តីសោកដល់អ្នកដ៏មានគុណទាំងឡាយបេដាជាដើមផងដល់ខ្ញុំព្រះករុណាផងអកាលតើអន្តប្រសាទ្រង់ត្រាស់ តទាំងពួងព្រះអង្គអែតមានគ្រូអាចារ្យប្រដាវព្រះអង្គឡើយអតិបិសោភិក្ខវីអរហង្គអូឥឡូវ បាទព្រះសង្ឃអង្គសាវៀងមានសង្ឃរៈសាធាទ្រង់កបដោយគុណសិលត្រង់ ញ្ញាណังវេមន្តេញានកែលែគ្មានក្នុងអាត្មាជាបញ្ញាកេតាជួនប្ររិយបកគលជាបតព្រះទស្សពលគលដល់សពសាទ ta sa pe ke we ta tam pon te sa o ca sa me yang phan te vi sung vi sung ra kha na ta ye e sa ra ne na sa ha cha sai la cha xây la ni ye cha mẹ ta tệ yam pe mẹ yang phan te vệ sông vệ sông ra ca na ta ye te sa ra ne na sa ha cha xây la ni ye cha mẹ វៈតោរហតោសម្មាសម្ពុទ្ធិសានមោតាសាភិក្ខវៈតោរហតោសម្មាសម្ពុទ្ធិសានមោតាសាភិក្ខវៈតោរហតោសម្មាសម្ពុទ្ធិសានមោតាសាភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធិសា Ya mu tasa beke wekto arahto sama sampodasa Ya mu tasa beke wekto sama podasa Buteng sarak nangkit một ta Nam mô Tát Sa Bhagavato Arahato Samma Sampuan Tassa Bhagavata Arahato Samma Sampuan Tassa Bhagavata Arahato Samma Sampuan Asapadang saranang kejame dhammang kejame sangkhang saranang kejame totayam Saranang ke cha me tot yam ke cha me yam pe tom mang saranang เมตตเตยัมไปสังขังสารนัยเวตัสัญจะสหัสเกปัญจะสัตตสหัสันไม่เสระสาหังเตสังธรรมัญจะสังเขัง nên mi mi hàng nam ca ra na bia wen an tuan Ampantave aneka antaraya pevenyang Sampante champanya sanchachatave sa sahasake สานินเมียมิเสระสาหังเตสันตมังจันทะเรนนเมียมิอเนกาอันตรายสันตอเสสัตตาสัมปันเทนวัตตารสเตน សសាហាសកេវិសតេសតសាហាសានេនមេមិសិរសាអបន្តវេអន្តរាយាបិវេនយសន្តអសេសតបដិធិនតបន្តយតន្តកតា តេសឧបបារមីយន្តេសបរមត្តបារមីយោបញ្ចមហាបរិច្ចាកេ បច្ចមាបវេកាន់ភវកាន់តាំងជាតាំងអភិនេខមណាមបណ្ឌិតរធម្មេនតិសាបេបមេបន្ធកនេវេសាលយន្តៃសបាការន្តរសតយមរន្តាំង ករន្តយស្មានន្តន្តរាអបានថាបេតវាកាដេសតសហសេសច្ចាកវលេយាសានំបដិកាន់ហន្តយញ្ចវេសាលយំបរេ สัตตมตะเวทรมพยังคามปมันตะระเทียเปสปารตันตามแผ่นามเมหเยนิเทพตาในสมากตานในพ่อเมีย នវអន្តលេខេតតាកតានទេវមនោសពចេតាំពតធាំងសង្ខានមសានិសវន្តិហន្តសពិសេវេសជាតបមន្តាកតវិយយន្នាសេតវិសង្ខរង្គ สยังอันนักแห่งตัมปะสามปันตสามปันเตียสามเปปานเนนังเป็นเวเรตปารตันตามเพนัมเมหยสันอเพเวตายะคันเนเวตั សនយមហេជេវេបញ្កញ្ចនបាសន្តអេវមេអន្តិកណ្ដបេតាំងបរតន្តាមភេណមេហេអតេតយញ្ចខុមាអេករេជារេបថវេបភិសាតាំងតាំងនមាសាមេហរេសវណ្ណัง សង្តយញ្ចកតាវេហារេមតិវសញ្ញេព្រះមណាវេបឋមេតេមេនមតេចមង្បាលយន្តនមានតពននមានតពនតយនមវេមតតាននមវេមន្តយេអូមា រេសវណ្ណបន្ថវៈបភិសតាំងតាំងនមសាមសង្ឃតយញ្ចកតាវេហរេមរតតយេព្រះមណាវេបកសាមបន្ធមេបរិញ្ញ Tham tê trên san thân nan san tâm pa tờ việt Thầy yêu ông bà sà men tờ tê sạ cả tù và sang khả rật tần nàng áo sà đời À hơn này dạng ba hơn này dạng sang khả tê trên san thân nàng តវាសាពេរកេវបសមេនតតេយន្តនិមិតាងអវេមង្ចាមេនាមបសកណាសសន្ធបំបង្កហន្តសពេណាងអកន្តាំង សង្ឃានភាវេនវេនសមេនតតងខបតាចនិតតខាភយាបចនភយាសោកបតាចនិសោកាហន្តសបេបេបានេណអេតាវេតាហេសម្បតាំបញ្ញសម្បតាំសព បេតេវេនមតន្តសម្បសម្បានតេនន្តតន្តសន្ធាយសៃលែងរែងខន្តសាបតិភិវនាភរតាហនកតាសពេបតិចាសូមសោកសុភា ឆ្លងដល់ត្រយមហាពលគឺនេពៀនគ្រប់ជនគ្រប់ជាតិពីសិលនឹងទៀនគុំណិតខ្ញុំកើតកំណត់ខ្ញុំមានមគ្គផលជាស្ពាន ចំពោះតោដល់មេដាបៃតាគុណគ្រូឧបជាយាចាគុណយតិកាជីដូនជីតារស់នៅក្តីណា លោកម្ចាស់ចែកឋានសូមជូនមគ្គផលសូមសោកសែនសានដល់ឋានផុតទុក្ខ ផុតពីជាតិនេះរហូតជាតិមុខសូមអើយបានសុខដល់នេពានអងយ៉ាងកេងជាកុសលកម្មងកាតាពាំងណាវាចាមនសាតិទិសេសុកតាំងកតាំងយេសតាំង về cha san ta a sai ni no kẻ tang poi nhà pa mai hang sa pe pia ki pe wan to te so ve te tang ten nang poi nhà pa mai ye ye cha ta ta na chia nan te te vieng สาเปโลกัมมเยสัตตาจิวันตาหาระเหงโหเจนังสาเปละพรตสาเตสมจุน ការស្ដាប់ពធិដោយល្អនាំឲ្យមានបញ្ញា បើយើងបញ្ចេញវាចាទៅខ្វះបញ្ញាដូច្នេះសូមអធិស្ឋានឥឡូវប្រកាសណាគុណចាស់ព្រះអង្គគង់ធម្មាសនៈហើយយើងធ្វើបတ်នមស្ការសង្ខេបបែបខ្លីជាមួយខ្ញុំបាទដូចតទៅសក្ការថ្វាយបង្គំប្រការណាចូលមានដល់ព្រះដ៏មានព្រះភិអង្គនោះព្រះអង្គជា ទ្រង់ត្រាស់ដឹងនៅញតាំងអរហាទីគុណសង្យោតសេរសានមាមិតៃចពុទ្ធាំងអេមេហេសាំងតាំងស្វាខាតាទីគុណសង្យោតតាំង mi tanh cha thom miang e me sa ca re a pi po chi ya mi tang so pa de pan na se ra sa na mi mi tanh cha song khang e me sang e a pi po chi ya mi Ôi chia chan cha កំបីមានដោយកំឡាំងអនុភាពកងបុណ្យរាសីមានសម្បត្តិសានក៏មានមួនដោយគុណនមស្ការសូមអានិសង្ឃនោះដាក់ដល់ឋាននិព្វានសហំបតីព្រំ អូនបងគោមអរន្តនីព្រះគុណអើយដែលគង់នេះក្រេធមីទីអាសនា ប្រទានធម៌បរិសុទ្ធល្អព្រះមនីជា ដែលលោកចាកអាសវៈល្អលឿនយ៉ាង ក្នុងភពត្រៃ នឹងជាកិច្ចសង្គ្រោះបានដល់មនុស្សមាននិស័យស្ដាប់មហើយត្រេកអរក្រៃរួងមានន័យលេងក្រំគ្រី ស្រោចស្រង់យើងរាល់គ្នាឲ្យយល់មានសន្តិប្រាកដគ្រា មាចលោកាធិបតីសហំបតីកតញ្ជលីអន្តវិរង្យាចថសន្តិធសត្តបរជ្ជជាតិកាទេសិតុធម្មំអនុកម្មបិមាំងបច្ចាំងសទ្ធម្មភេរឹងវិនិយញ្ចកាយយ៉ាងសតតញ្ចពន្ធំអភិធម្មចមាំងអកោដយន្តោចតុសច្ចទន្ទាំងបពោធនយេបរិសាយមច្ឆេ នមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈខ្ញុំព្រះករណាក៏សូមលើកកំបងអញ្ជលីនមស្ការចំពោះប្រជុំ3នៃបត្រៃរដ្ឋ មានព្រះពុទ្ធរតនៈមួយព្រះធម្មរតនៈមួយនិងព្រះសង្ឃរតនៈមួយ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតលើលោកនឹងសូមនមស្ការចំពោះព្រះគ្រូចៅអធិការវត្តរូងក្របៅលោកចាស់គ្រូងោរ៉ាន់នឹងសូមមស្ការចំពោះព្រះអង្គគ្រូនំយ៉ាដែលមានប្រវត្តិមានចូលរួមសូមមស្ការចំពោះ ព្រះអង្គគ្រូសិលវិសុទ្ធោឡាំយ៉ារីដែលជាព្រះគ្រូចៅអធិការវត្តសុវណ្ណគិរីសូមមកសក្ការចំពោះថេរានុថេរៈគ្រប់ព្រះអង្គសូមចម្រើនពរលោកអាចារ្យគណៈកម្មការគ្រប់ផ្នែកទាំងអស់សូមចម្រើនពរបាសកបាសិកាទេយៈទេយិកាព្រមទាំងលោកគ្រូអ្នកគ្រូសាសានុសិស្ស អញ្ញាធរដែនដីគ្រប់លំដាប់ឋានៈទាំងអស់ចឹងនៅក្នុងគ្រាឱកាសថ្ងៃនេះដែរគឺខ្ញុំបកណ្ណាអាត្មាភាពបានមានឱកាសចូលរួមសម្ដែងនៅព្រះធម៌ក្នុងកម្មវិធីបំពុះនៅកលបុត្រចឹងនៅក្នុងថ្ងៃនេះ ការសម្ដែងព្រះធម៌គ្រី2ញាតិញោមអត់យូរម៉ានទេ 2ម៉ោងអីបានទេញោមណាម្នាក់មួយម៉ោងនឹងមានអីយូរចាំយូរអត់ចាស់លែងតែរវល់មានធុរៈនៅខាងវត្តអូអណ្ដូងដោយតែងតាំងចាប់អត្តកាថ្មីចឹងទៅ ចៅអធិការថ្មីនឹងនិមន្តឲ្យទៅជួយរៀបចំខ្ញុំដឹងជួយរៀបចំអីហ៎មិនមែនជួយទៅអង្គុយរៀបចំ ធម្មតាទេឲ្យទៅជួយកាប់ឆ្កាស្មៅឬសម្រាមក្នុងវត្តនឹងជាមួយព្រះអង្គគ្រូព្រះអង្គគ្រូឡាំយ៉ារីតាំងពីព្រឹកមកអញ្ចឹងទៅឡើងតែមានធរៈនៅនោះមកយឺតអញ្ចឹងសូមអធិស្ឋានណា ហ្នឹងហើយដោយជាប់ធរៈនៅនោះដោយចៅអធិការចាស់បានសឹកទៅដាក់ថ្មីយកពីវត្តអស័យមកអញ្ចឹងមានព្រះសង្ឃ50ព្រះអង្គដែរទៅចូលរួមរៀបចំអញ្ចឹងនៅក្នុងថ្ងៃនេះការបន់បំពុះនកលបតដោយព្រះអង្គគ្រូចៅអធិការបានយកចិត្តទុកដាក់បង្កើននៅធនធានព្រះសង្ឃបន្ថែម ចឹងធនធានសង់បន្ថែមនេះ ដោះមិនដោះនឹងគឺអាស្រ័យទៅលើលោកម្ចាស់ខ្លួនឯងដែលណានឹងហើយមិនសិតតែបុះនឹង ដោះសិតតែដោះទាំងអស់ទេណាញាតិញោមនឹងអញ្ចឹងអាស្រ័យលើអង្គនីដែលជាអ្នកលះបង់នៅការសបាយ លះបង់នៅគេហដ្ឋានលះបង់នៅឪពុកម្ដាយសាច់ញាតិដើម្បីមកស្វែងរក នៅសេចក្តីសុខដល់ខ្លួន ឬក៏មកដើម្បី កសាងនៅបុណ្យកុសលនឹងជូនខ្លួនឯងផងជូនចំពោះលោកអ្នកមានគុណផង មានគិតអញ្ចឹងហ៎ណាមានគិតដូចលោកគ្រូបានសំដែងហ៎មកហ្នឹងបានលះបង់អស់ហើយមកបុះហ្នឹងមានបានគិតថាបុះហ្នឹងមកយកប៉ុនខ្លួនឯងហ៎ហ្នឹងហើយអញ្ចឹងមកយកប៉ុនខ្លួនឯងតែខ្លួនយើងហ្នឹងប្រឹងផងដែរតែបើពឹងតែលើព្រះអង្គគ្រូចៅអធិការតែម្នាក់ឯងក៏ មិនងាយនឹងបានបនបរិបូរដែរហើយក៏មិនងាយនឹងអាចជួយ ដល់លោកអ្នកមានគុណរបស់យើងនឹងបានដែរអញ្ចឹងវាអាស្រ័យទៅលើយើង ជាអ្នកខិតខំប្រឹងប្រែងបានមករស់នៅក្រោមសំណាកនៃព្រះពុទ្ធសាសនាហើយនឹងតន្តយើងនឹងឯងតាំងចិត្តតាំងកាយស៊ូទ្រាំអត់ធន់ខំមត់សង្កត់ចិត្តដើម្បីផ្ដិចផ្ដិត យកនៅជារសជាតិព្រះធម៌ដាក់ក្នុងជីវិត ប្រចាំជីវិតរបស់យើង ដើម្បីឲ្យខ្លួននឹងឯងរួចចេញអំពីសេចក្តីទុក្ខទាំងឡាយអញ្ចឹងខ្ញុំមកកណាចូលរួមបើកវងចចកប៉ុណ្ណឹងចោះតកតងក្នុងការបំពោះដែលឲ្យ ខ្លួននឹងបានសេចក្តីសុខ តើខ្លួននឹងត្រូវបដិបត្តិធ្វើយ៉ាងម៉េចហើយការបុះនោះ មានប្រមាណយ៉ាងបុះនោះជួបប្រទេសទុកលំបាកយ៉ាងម៉េចខ្លះហ្នឹងក៏ទុកពេលឱកាសនេះរតនីដល់ព្រះអង្គគ្រូចៅអធិការវត្តសវណ្ណគិរី ដោយលោកគ្រូមានបទពិសោធន៍ចិញ្ចឹមព្រះសង្ឃរហូតដល់60ព្រះអង្គញាតិញោមហើយ10ឆ្នាំហើយ ណាលោកឡើងជាចៅអធិការជិត10ឆ្នាំហើយញោមណាអញ្ចឹងប័ណ្ណពិសោធន៍លោកខ្ពស់អញ្ចឹងលោកនឹងមានប័ណ្ណពិសោធន៍យកមកចែករំលែកដល់ញាតិញោមឬក៏ដល់អន្តេវាសិកថ្មីនេះនឹងហើយដែលបានចូលនៅសំណាក់សាសនានឹងក្រៅមលប់ដ៏ត្រជាក់របស់សាសនានេះ ចឹងក៏សូមមិនឲ្យខាត់ពេលវេលាយូរទេរតនីដល់ព្រះអង្គគ្រូបន្តខ្ញុំកណាចាំតាមក្រោយមួយសាទៀតកណាសូមរតនីនិមន្តសូមអនុមោទនី នមោទនីនមោតាសៈភគវៈតោអរហតោ សម្មាសម្ពុទ្ធសៈនមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធសៈនមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធសៈនមត្ថរតនតយសៈជាបឋមសូមនមស្ការថ្វាយបង្គំ គុណកែវទាំង3គឺពុទ្ធរតនៈ1ធម្មរតនៈ1និងសង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាដល់ពងខ្ពស់សពការទាំងពួងសូមនមស្ការ ថ្វាយបង្គំពោះព្រះអង្គគ្រូព្រះចៅតកាវត្តរុងក្របៅមានព្រះនាមងៅរ៉ាន់នេះដោយសេចក្តីគោរពកោតក្រែងម៉ាស្ការចំពោះព្រះអង្គគ្រូ នាំយ៉ាទានដោយសេចក្តីគោរពមាស្ការចំពោះព្រះអង្គគ្រូកោសុគមវត្ថបញ្ញាជាព្រះគ្រូចតកាវត្តកោស្វាយបឹងត្រោះដោយសេចក្តីគោរពកោតក្រែងមាស្ការ ចំពោះព្រះថេរានុថេរៈគ្រប់គ្រប់ព្រះអង្គដែលគង់ក្នុងវត្តរួមក្របៅនេះ ដោយការគោរពនិងមួយលើសូម ចម្រើនពរដល់អាញាធរដែនដីលោកអាចារ្យគណៈកម្មការពុទ្ធបរិស័ទគ្រប់គ្នា ដែលបានជើញមកចូលរួម អបអសាទរនៅក្នុងកម្មវិធីបនបំពោះកលបុតនេះថ្ងៃនេះចឹងខ្ញុំកណា សំឱកាសអំពីព្រះអង្គគ្រូចតកាក៏ដូចជាព្រះថេរៈគ្រប់អង្គដើម្បីបានចូលរួមសម្ដែងពធទេសនាសំគួរតាមពេលវេលាដែលកម្មវិធីប៉ុននេះតកតងជាមួយនឹងការបំពោះកលបុតអត់អីណាតកតងបោះកលបុត្រ ញាតិញោមដែលជា អាណាព្យាបាលជាឪពុកម្ដាយកលបុត្រហ្នឹងសុវ័យចិត្តឯងបានកូនបួសអញ្ចឹង40អង្គគេធ្វើកើតចុះកូនយើងមួយអង្គមិនធ្វើមិនកើតបើថាអត់តែយើងមួយវាអត់អីទេនេះញោមតែយើងគូមើលដែរបើត្រឹម30 40អង្គគេធ្វើកើត10 20អង្គគេនៅកើតចុះរឿងអីកូនយើងមួយអង្គនៅមិនកើតញាតិញោមអា អញ្ចឹងយើងមុននឹងមានរឿងអីយើងស៊ូចាអតិកាសិនទៅហើយរៀនបញ្យលកូនយើងកុំរៀនតាមតំណែងចិត្តកូនថ្មជួបមួយទៀតកូនគាត់នៅសឿកូនគាត់ឮថាអត់រៀនអត់សូត្រថារៀងខូចមកផ្ញើនឹងអាត្មាពេលមកផ្ញើមកអត់មានអីបរិភោគដោយធ្លាប់នៅវត្តសបោតែត្រឡប់ទៅវិញ ត្រឡប់ទៅវិញមកដល់មិនដឹងខឹងអាត្មាពីពេលណាញោមមកដល់ថ្វាយអង្គមកូនសុំយកកូនទៅវិញតែម្ដងដោយអត់មានហេតុផលតែមានតិចទេអាត្មាថាបើមកសុំអញ្ចឹងអាត្មាក៏ឲ្យទៅទៅអត់ស៊ូហេតុផលដូចគ្នាព្រោះថានៅមិនបានហើយដឹងថាវត្តខ្លួនឯងវាអត់មានអ្វីគ្រប់គ្រាន់សម្រាប់ឲ្យគេបានគេអញ្ចឹងត្រង់កន្លែងហ្នឹងបើតាមតំណែងចិត្តកូនបែបហ្នឹងហើយទៅទៅអត់បានរៀនសូត្រ បើយកចេញពីកន្លែងរៀនញោមយកទៅដាក់កន្លែងរៀនយកចោះញោមកូនចៅយល់ទេញោមបើយកពីកន្លែងរៀនទៅដាក់កន្លែងរៀនញោមយកកូនទៅតែបើយកកន្លែងរៀនទៅដាក់អត់កន្លែងរៀនព្រៀបបីចិញ្ចឹមសត្រូវនៅ ក្នុងផ្ទះព្រៀបបីចិញ្ចឹមសត្វអសេរពឹសនៅ ក្នុងផ្ទះញោមសត្វអសេរពឹសហ្នឹង ដូចក្អែបអីជាដើម វានៅជាមួយយើងណាវាខំយើងតែម្ដងទេយើងដឹងតែវានៅយើងដេញវាទៅតែកូនយើងខ្លាំងជាងសត្វអាសេរពឹសទៀតថ្ងៃហ្នឹងខំយើងខឹងយើងវាយយើងដេញវាទៅហើយមួយថ្ងៃពីរថ្ងៃមកទៀតរហូតទៅដល់យើង អស់ជីវិតនោះខ្លាំងហ៎ញោមថាសួរតើមូលហេតុអី មូលហេតុតែមិនចេះនោះឯងមិនបានរៀននោះឯងមូលហេតុតែប៉ុណ្្នឹងឯងអញ្ចឹងត្រង់កន្លែងនេះអាត្មាភាពចូលរួមប៉ុណ្្នឹងម៉ោង5ហើយបងគ្រូហ្នឹងហើយខ្វះ6នាទីខ្វះ4នាទីទៀតចប់ម៉ោង5សំដែងធម៌ម៉ោងប៉ុន្មានម៉ោង4ណាម៉ោង4ណាម៉ោង7 4អញ្ចឹង1ម៉ោងឯងមិញហ្នឹងនិយាយ2ម៉ោងទៅបាន2ម៉ោងឯណា សន្យាគ្នាថា2ម៉ោងបានណាអនុមោទនីតែ1ម៉ោងនឹងយាយស្មោនណាចប់ដឹកគុណហើយដឹកគុណហេវបាយណាដឹកគុណចុះបើលោកអត់បាយផងមែនទេលោកមិនដែលថាហេវផងហើយយូរយូរជួបគ្នាម្ដង មើលប្រហែលឆ្នាំហើយដូចជា2ឆ្នាំហើយដឹងទើបជួបអាត្មាម្ដងទៀតនឹងហើយហើយទេសលើសតិចតួចលអ៊ូអញ្ចឹង ចឹងប៉ុណ្ណឹងចាស់ខ្ញុំណាចឹងអ្វីដែលសំខាន់សូមផ្ដាំផ្ញើទាំងម៉ែឪឬកូនអ្នកទាំងអស់នឹងថា យើងបុះនេះគឺបុះលុតដំជីវិតបនយើងបានន័យតែយើងធ្លាប់សបាយធ្លាប់សបោសបាយធ្លាប់ហូបចុកយ៉ាងណា ត្រូវកាត់បន្ថយអស់ហើយយល់ទេកូនកូនហ្នឹងហើយមិនមែនញឹកទៅទៀះញឹកទេណាកុំសូវទៅទៀះញឹកពេក ហើយម៉ែឪហ្នឹងក៏នឹកកូនក៏សុំមកលេងញឹកពេកនៅមិនបានយូរទេជឺទៅបដោយអាត្មាជាមួយព្រះអង្គគ្រូហ្នឹងម៉ែអ៊ំខ្វល់ទេបើនិយាយពីញោមស្រីអាត្មានៅ ខេត្តបាត់ដំបងញោមបើលោកកូនមិនទេទៅលេងអត់ខ្ចីទេមកទេអញ្ចឹងມັນកូនវូវ៉ាន់យូបើលេងទៅដល់លោកកូនអើយសុកទុកយ៉ាងណាលោកកូនអើយញោមស្រីលំបាកអញ្ចេះ ហើយដល់ពេលយើងលឯងទេទៅគាត់ពេកពោលពីអារឿងលំបាកបនយើងយើងពោលពីលំបាកបនគាត់មកយ៉ាងម៉េចម៉ែឲ្យឈឺយើងពិបាកចិត្តទេញោមដល់ពេលញោមអាថ្មចង់អាថ្មប៊ូយូគាត់មិនសូវប្រាប់រឿងគាត់ទេគាត់ឈឺស្កាត់យ៉ាងម៉េចក៏គាត់មិនសូវទេប្រាប់ដែរមានតែបងប្អូនទេប្រាប់អញ្ចឹងភ័យខ្លាចលោកកូននឹងប៊ូមិនបានយូរអញ្ចឹងម៉ែឪក៏ធ្វើអញ្ចឹងដែរទៅបានយូរហើយណាហ្នឹងហើយ ចឹងចូលរួមប៉ុណ្ណឹងអនុមោទនីហើយចុងក្រោយផ្ដាំមួយទៀតលោកកូនចង់ប៊ូបានយូរហ៎ចង់ប៊ូបានយូរអត់ចង់ហ៎លោកកូនក្រោយមើលមុខដូចមិនស៊ូសោះណាសង្ស័យមុខដូចញោមស្រីខាងក្រោយនេះចៅអាអត់មែនទេមុខដូចគ្នាមែនទេស្តៀងឥឡូវបល័យដែលសូត្របានយូរកូនចាំបល័យនឹងមួយណា កូនឯងចេះក្រោះចង់សឹកចង់បានពន្ធអីត្រូវសូត្របល័យលោកគ្រូសូត្របល័យហ្នឹងมันបានយូរចង់បានទេហ្នឹងហើយកូនចង់សឹកត្រូវតែទិញជាប់ខ្ញុំប៊ូសឲ្យបានយូរប៊ូសឲ្យបានយូរប៊ូសឲ្យបានយូរសូត្រតែបល័យហ្នឹងមួយម៉ាត់ហ្នឹងទៅប៊ូសយូរដោយលោកគ្រូអញ្ចឹងនិយាយមែនហើយងាយស្រួលចាំណាកូនចាំណាប៊ូសឲ្យបានយូរអនុមោទនី នឹងខ្ញុំប្រកាសណាទាំងពីរព្រះអង្គមានការសម្ដែងព្រះធម៌ទៅ មានការលើសលោសខ្វះខាតត្រង់កន្លែងណានេះមួយញាតិញោមមិនពេញចិត្តមិនពេញបតីចំពោះសំណាក់បណ្ឌិតកវីពហុសោតជាពិសេសញាតិញោមដែលជាអ្នកឆ្លៀតឆ្លាស់នៅក្នុងសិក្ខាបទព្រះវិន័យរបស់បរមគ្រូនៃយើងនោះបើខុសឆ្គងត្រង់កន្លែងណាមួយក៏សូមអព្យាស្រ័យសូមអនុមោទនីសាធុសាធុ បបិទ្ធព្រះគុណអើយព្រះកាំងរណាគង់លើអាសនាព្រះធម្មាដឹកនាំយើងខ្ញុំទាំងអស់គ្នា ឡើងជីងអើយនាវីព្រះត្រៃលៀងកំចាត់កិលេសនិងតណ្ហាព្រមទាំងអវិជ្ជាដោយអរិយមេកាចបំបាក់បងសង្សារចា ចូលកាន់អើយអមតៈនិព្វានណងសូមអនុមោទនាគ្រប់គ្នាលើកលើកឡើងអេទៀងរូបយៈកបយៈការៈកានាំងហដ្ឋេពវិសតិកេវលំតុមហេចន្តារោបច្ចយេបរិពុញ្ញថា ពុទ្ធបរិស័ទញាតិញោមប្រុសស្រីទាំងអស់បូជាពធទេសនាក្នុងមួយព្រះអង្គ150,000 3ពាន់រៀលគុណម្ចាស់ប្រើប្រាស់បច្ច័យ4សូមនិមន្តជ្រាប សូមញោមតាំងចិត្តបងអោនចេតនាដើម្បី ស្ដាប់ព្រះសង្ឃផត្តាដូចតទៅសូមអនុមោទនីសាធុយថាវរវហាពុរាបរិពរន្តិសាករាំងអេវមេវអេតោតិណាំងបេតានាំងឧបកបតិអេចតាំង តមហង្ខបមេវសមេឆតោសាពេពុរេនតសង្កបាចន្ទោបណ្ណរិសោយថាមុនិជោតិរិសោតយោវិវាឆន្ទសាពេរោកោវិញ្ញាសន្តមេតេភវៈទវន្តរាយយោសខៃទីខេយុកោភវៈអភិវេតនសៃលេសនិច្ចង្វុទ្ធា ចតារោធម្មាវត្តន្តិអាយុវណ្ណោសុខੰពលិងសាធុសាធុសាធុដោយបុណ្យកុសលញាតិញោមពុទ្ធបរិស័ទជ្រះថ្លា បានបូជាប្រទះទេសនាគ្រប់គ្រប់គ្នាដូច្នេះខ្ញុំសូមរំលែកនូវកងការមហាកុសលនេះជូនដល់បុព្វការីជនរបស់លោកមានមេត្តាបិតាជាដូនជាតាញាតិការរបស់អស់លោកគ្រប់គ្រប់គ្នា ដោយលើមួយឡែកទៀតសូមជូនដល់ពពួកសពសត្វតនិកសូមឲ្យបានដល់នៅអាយុវណ្ណៈសុខៈពលៈនឹងមានបញ្ហាត្រាស់ដឹងនឹងយល់ច្បាស់នៅសច្ចធម៌នឹងព្រះនិព្វានក្នុងពេលដ៏ខ្លីឆាប់ឆាប់សូមអនុមោទនីរីផលទៀនសិលខ្ញុំសូមផ្ដាច់ផ្ដិលមិនទិលទោសាធ្វើទៀនថ្មីថ្មីដោយក្តី ដោយកាយវាចាចិត្តឥតមងសៅរីផលទៀននោះ ខ្ញុំនឹកចំពោះអទិជូនទៅគ្រួចាញាតផៅទោះស្លាប់រស់នៅបានដូចបំណងរីផលទៀននេះជាយានជំនីជីកាត់ឲ្យផុតចាកទុកទាំង12កងសយសុខកន្លងដល់និព្វាននាយទេវាកន្ត្វានិវេតយង្គ ជីវន្តរហេតុកាមនុញ្ញังភោជនាងលផន្តមិមេចេតសាតិសូមទទួលបុណ្យកុសលគ្រប់គ្នា